យ៉ាអូខេសួស្តីទាំងអស់គ្នាសូមស្វាគមន៍មកកាន់ខ្ញុំបាទ VTK Visual អស់គ្នាទៀតបាទនៅថ្ងៃនេះផងដែរគឺខ្ញុំមកធ្វើការចេញវីដេអូមួយចែកជូនឲ្យអ្នកគ្នាបាទប៉ុន្តែមុននឹងចូលទៅដល់វីដេអូនេះខ្ញុំសូមសំណូមពរឲ្យអ្នកគ្នាជួយទៅចុច like page អ្នកមួយនឹងឲ្យអ្នកគ្នា ដូចដែលខ្ញុំបានដាក់ page ហ្នឹងនៅលើកញ្ចក់ទូរស័ព្ទអ្នកនរគ្នាអញ្ចឹងបាទហ្នឹងហើយ page ហ្នឹងគឺមានឈ្មោះថា ProVTK ហ្នឹងហើយអ្នកគ្នាអញ្ចឹងអ្នកគ្នាគ្រាន់តែចូល search ឲ្យវាយឈ្មោះហ្នឹងទៅវានឹងចេញឯអ្នកគ្នាហើយចាំខ្ញុំដាក់ link នៅខាងក្រោមវីដេអូទៀតក៏បានដែរអ្នកគ្នាអញ្ចឹងសូមអ្នកគ្នាជួយចុចសូមអ្នកគ្នាជួយចុច like page ហ្នឹងអ្នកមួយផងបានហើយដាក់ server ទៅវីដេអូខ្ញុំផុសទៅនឹងចូលទៅដល់អឺក្នុងទូរស័ព្ទអ្នកនរគ្នាតែម្ដងបាទខ្ញុំសូមសំណូមពរតែប៉ុណ្្នឹងអ្នកគ្នាបាទសូមឲ្យអ្នកគ្នាជួយចុច like page ហ្នឹងអ្នកមួយផងបាទដោយសារខ្ញុំធ្វើយូរអញ្ចឹងណាអត់មានអ្នកជួយចុច like page អញ្ចឹងអ្នកគ្នាអរគុណច្រើន អូខេឥឡូវកុំឲ្យខាត់ពេលវេលាយូរឥឡូវយើងចូលមកសាច់រឿងយើងវិញម្ដងហើយអ្នកគ្នាហ្នឹងហើយបើសិនជាពុកម៉ែបងប្អូនអ្នកគ្នាចង់បានចង្វាក់បាទនេះដូចដែលខ្ញុំបានបង្ហាញសិននេះយើងចុចពាក្យ sheet យើងចុចលើរូបសភៅនេះមកហើយយើងនេះឡើងលើយើងរកពាក្យ download យ៉ានេះនេះបើសិនជាពុកម៉ែបងប្អូនចង់បានចង្វាក់ទាំងអស់ហ្នឹងទាំងអស់ហ្មងបាទទាំងអស់ដែលខ្ញុំបានដោនទុកទាំងអស់ហ្នឹងនេះ នេះចង្វាក់អាសសហ្នឹងសុទ្ធតែជាចង្វាក់ហ្នឹងហើយបងប្អូននេះបាទច្រើនមែនទែនបាទខ្ញុំបានដំទុកហ្នឹងហើយបងប្អូនអញ្ចឹងបើសិនជាពុកម៉ែបងប្អូនបងប្អូនចង់បានចង្វាក់ហ្នឹងអញ្ចឹងចាំចុចយកលើ link ខាងក្រោមបងប្អូនចាំខ្ញុំដាក់ link Telegram នៅខាងក្រោមខ្ញុំគឺឲ្យអ្នកទាំងអស់គ្នាទាំងអស់តែម្ដងបាទចង្វាក់ដែលខ្ញុំបានបង្ហាញនៅលើកញ្ចក់ទូរស័ព្ទអ្នកទាំងអស់គ្នាហ្នឹងនេះបាទដូចដែលខ្ញុំបានបង្ហាញអាផ្ទាំងពពកសហ្នឹងគឺសុទ្ធតែជាចង្វាក់ទាំងអស់វាមានគ្រប់ចង្វាក់ទាំងអស់ហ្នឹងហើយអ្នកគ្នា ចឹងបើសិនជាអ្នកគ្នាចង់បាន ចាំជួញនៅលើ link ខាងក្រោមវីដេអូរបស់ខ្ញុំបានហ្នឹងទៅអ្នកគ្នាចាំចុចនៅលើហ្នឹងទៅហើយអ្នកគ្នា download Telegram មួយមកបាទដើម្បីចង់បានចង្វាក់ហ្នឹងណាអ្នកគ្នាអូខេចឹងអរគុណច្រើនអ្នកគ្នាវាមានច្រើនមែនតើហ្នឹងហើយអ្នកគ្នាអញ្ចឹងអ្នកគ្នាចាំទៅជួញនៅលើក្រុមដែលខ្ញុំដាក់ link នៅខាងក្រោមហ្នឹងទៅបាទសូមអរគុណ